ហើយដួងរ៉ែនដាមនុស្សច្រើននិយាយថាការដាក់ទៀនទៅអ្នកសុំទៀនបើពួកគាត់យកទៅផឹកស៊ីលេងលបែងតើយើងមានបាបពិតមែនទេក្រណាធ្លាប់សួរទៅលោកពុកគាត់ថាកូនបានធ្វើល្អពេញចិត្តហើយចេញពីចិត្តហើយនឹងមានសេចក្តីសុខតែបើពួកយកទៅផឹកស៊ីលេងលបែងគឺជាអំពើបាបរបស់គាត់តើពិតឬទេ នឹងម្ដាយឪពុកប្អូននិយាយនឹងត្រូវហើយអាត្មាលើកឧទាហរណ៍មួយយើងមានចិត្តល្អស្កសាងស្ពានឲ្យមនុស្សដើរអញ្ចឹងណាសម្រួលចរាចរណ៍ដល់មនុស្សដើរប៉ុន្តែ មនុស្សខ្លះអត់យកស្ពាននឹង ទៅដើរឲ្យកើតជាប្រយោជន៍ទេយកស្ពាននឹង ជាជាឈ្នន់ដើម្បីបើកទៅប្លន់គេណាអញ្ចឹងអ្នកធ្វើស្ពាននឹងបាបដែរថាអត់ទេ រឿងគាត់ប្រើអីនោះរឿងខុសរបស់គាត់តាឬក៏យើងធ្វើកបិតលក់ចឹងធ្វើកបិតលក់ហាន់បន្លែអឺកបិតហាន់បន្លែលក់កបិតតាំងតោកបិតកញ្ចែតកបិតតូចតូចចិត្តផ្លែស្វាយអីចឹងណាយើងធ្វើលក់ឲ្យគេក្នុងបំណងនឹងទេប៉ុន្តែមនុស្សនឹងស្រាប់តែយកទៅចាក់គេស្លាប់យើងបាន ដែរថាអត់ទេវត្ថុបំណងរបស់យើងគឺត្រឹមបន្លែ យើងធ្វើទៀនដូចគ្នាចឹងដែរយើងឲ្យទៀនដល់អ្នកកំសត់ទូរគាត់ហ្នឹងចប់ត្រឹមលះថាឈប់ជារបស់យើងឲ្យទៅជារបស់គាត់គាត់យកធ្វើអីរឿងរបស់គាត់ចប់ត្រឹមប៉ុណ្ណឹងតែបើយើងដឹងច្បាស់ថាគាត់នឹងត្រូវការកំភ្លើងមួយដើម្បីយកទៅសម្លាប់គេអញ្ចឹងយើងឲ្យលុយខ្លះទៅឲ្យបានទៅទិញកំភ្លើងយកទៅសម្លាប់គេឲ្យក្នុង បំណងឲ្យគេទៅធ្វើបាបអាហ្នឹងចូលរួមហ្នឹង ប៉ុន្តែយើងឲ្យគេឧទាហរណ៍ដល់មនុស្សខ្លះឧទាហរណ៍ឥឡូវយើងឲ្យលោកចុះយើងយើងចេះគិតទៅរកអារឿងអ្នកក្រក្រអីគាត់យកទៅផឹកស្រាចឹងចឹងយើងឲ្យលោករាល់ថ្ងៃគិតថាលោកយកទៅប្រើតែរឿងល្អដែរក៏មិនយកទៅប្រើរឿងខុសដែរឬក៏យើងឲ្យដល់មនុស្សដែលមិនក្រទេមិនលំបាកទេ មនុស្សល្មមល្មមមិត្តភ័ក្តិយើងឬក៏មនុស្សដែលធនកដាលកដាលយើងឲ្យគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមក យើងដឹងថាគេយកទៅធ្វើអីខ្លះដែរអាចយកទៅធ្វើបាបជាងគាត់យកទៅផឹកស្រានឹងទៀតក៏មានដែរប៉ុន្តែត្រូវឲ្យឃើញចេតនាថា អំពើល្អវានៅត្រឹមចេតនាថាតើយើងឲ្យធ្វើអីតែប៉ុណ្្នឹងទេអឺសវណ្ណបញ្ញាដើនបូរី ចំណែកចេះតែឃើញហើយឆ្ងល់យើង តែងតែនិយាយថាខ្លួនយើងជាពុទ្ធសាសនិក តែធ្វើកិច្ចផ្សេងផ្សេងដូចក្នុងពិធីបុណ្យទាននានា ខុសស្រឡះអំពីទ្រឹស្ដីនៃព្រះពុទ្ធសាសនាអញ្ចឹងជាក់ស្ដែងធ្វើបុណ្យចង់ឡើងទៅ តែឋានសួគ៌តែមិនសូវតែមិនសូវយកចិត្តទុកដាក់នៅការប្រព្រឹត្តនៅក្នុងពេលបច្ចុប្បន្នសោះ ទៅនឹងហើយរឿងហ្នឹងយើងឃើញទាំងអស់គ្នាចឹងហើយចឹងហើយបានជាខំបរៀនហ្នឹងបានបណ្ណាយកប៉ុណ្ណឹងគ្រប់យ៉ាងវាកើតមានហេតុនឹងរាល់ថ្ងៃដោយសារអ្នកនិយាយពីកិច្ចប្រតិបត្តិឬក៏ធម៌ពុតរបស់ប្រពុតនឹងវាតិចពេកដល់ចឹងពិធីវាច្រើនពិធីវត្តណាក៏មានដែរតែវត្តដែលមានសាលារៀននឹងវាតិចមិនបាច់តែរៀនសាលារៀនធម៌អី បរមត្តអីជ្រៅជ្រះទេសូម្បីតែសាលាធម្មៈសាលាពុទ្ធិកៈអីដែលរៀន Buddhism តិចតិចរៀនលេជាមួយនឹងផ្លូវលោកខ្លះហ្នឹងក៏នៅតែតិចស្រុកខ្លះហ្នឹងរមួយមិនមានផងតែបើពិធីមានអានឹងអញ្ចឹងយើងថាម៉េចបើវាអញ្ចឹងគឺមានតែយើងទាំងអស់គ្នានឹងយកចិត្តទុកដាក់ប្រឹងប្រែងតិចម្នាក់អញ្ចឹងទៅ ម៉ាក់ពិសីពេជ្រសូមថ្វាយបង្គំសពគ្រប់មកខ្ញុំកណាដូចលងងមិនដូចលងងទេលងងនឹងឯងយើងទាំងអស់គ្នានឹងមានចេះអីទេថ្មនឹងក៏វាមិនទៅចេះអីដែរឲ្យតែមានកិលេសនៅលងងទាំងអស់តែគ្នានឹងតើការយកឈ្នះ មនុស្សពូកែច្រណែនឲ្យឈប់ច្រណែនដោយវិធីណា សូមព្រះអង្គបកស្រាយដោយអនុគ្រោះគ្មានវិធីទេឧទាហរណ៍ដូចទេវតតចំណែនព្រះអង្គអញ្ចឹងព្រះអង្គធ្វើម៉េចឲ្យទេវតតឈប់ចំណែនពួកឲ្យចំណែនវាជាកិលេសរបស់មនុស្សកើតពីមោហៈរបស់មនុស្សនោះអឺឬក៏ដូចជាកោកាលិកៈចំណែនព្រះសរិបុត្រមកលៀនអញ្ចឹងពុទ្ធហាមិនស្ដាប់ប៉ុណ្ណឹងរឿងហ្នឹង មានរឿងវែងឆ្ងាយប៉ុន្តែសរុបមកថាចំណែនព្រះសិរីបុត្រនិងមោគលានចោតព្រះមោគលានព្រះសិរីបុត្រថាល្មោបអីចេះចោះពលលៀបនឹងវាមិនបានមកខ្លួនឯងនោះក៏ចោតព្រះអរហន្តផ្សេងផ្សេងមានព្រះសិរីបុត្រជាដើមថាជាអ្នកល្មោបលៀបទឹកធាតពុតអាខ្លួនឯងអ្នកល្មោបសោះហ្នឹងណាអ្នកចង់បានដល់វាអត់បានដូចចង់ទៅចោតថាលោកនោះល្មោបដោយការចំណែនឃើញទេទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គហាមនាលកោកាលិកៈ អ្នកមិនគួរយល់អញ្ចឹងទេ អ្នកមិនគួរអឺអឺមានចិត្តប្រកាន់ចំពោះព្រះអរិយៈដូច្នោះឡើយអ្នកគួរធ្វើសេចក្តីជ្រះថ្លាចំពោះព្រះកសាវៈទាំងពីរហើយនឹងគួរសំទោសព្រោះលោកមិនមានចិត្តជាប់ចម្ពាក់ដោយអ្នកគិតទេអត់នៅតែចឹងមែនទេបងមែនទេសរីបុតពីមុនល្អមែនបើឥឡូវអត់ទេចម្ពាក់លៀបខ្លាំងហ่ะ ដើរនិយាយចឹងគេទៅចំណែករហូតដល់ប្រកាច់ធ្លាក់នរកបាត់ទៅណាអញ្ចឹងរឿងគេចំណែនឹងបយលបានក៏បយលបយលមិនបានទាំងធ្វើម៉េចប្រពុតក៏បយលដែរបើបយលមិនបាន តាមបនិស័យតែរឿងសំខាន់ដែលអាចងាយបដៅឬក៏ថាវានៅក្នុងព្រំដែនដែលយើងបដៅបានគឺចិត្តរបស់យើងមិនមែនចិត្តរបស់គេទេ សាមុនី ការបកស្រាយអភិធម្មរបស់ព្រះអង្គគ្រូគឺពិតជាចូលទីជំរៅនៃចិត្តពិតប្រកបគឺជាមេគាព្រះសម្មាសម្ពុទ្ធបានត្រាស់ពិតប្រកបពោសាធុនឹងឯងដល់តអ្នកស្ដាប់នឹងធ្លាប់យល់ខ្លះបានដឹងថាធัวនឹងមានជំរៅល្អយ៉ាងម៉េចពោសាធុអឺ ស៊ិនស៊ីនួនយឹម។ តទៀតសរតនាចំណា សំសួរមួយតកតងនឹងវិញ្ញាណខណ្ឌតាមការស្ដាប់ផ្សេងផ្សេងខ្ញុំណាយល់ថាមនុស្សស្លាប់ហើយឥតសល់វិញ្ញាណទេតែសម្រាប់មនុស្សដឹងជាតិមួយចំនួនគាត់និយាយថាពេលស្លាប់គាត់បាន មើលគេហាយសាកសពគាត់ផ្សេងទៀតតើវាយ៉ាងម៉េចដែរនិគុណនឹង សរុបមកគឺទាំងអ្នកនិយាយទាំងយើងមិនតន់យល់ដូចគ្នាជាការពិតណាស់មិនមែនតែវិញ្ញាណទេ ពេលស្លាប់ត្រូវរលត់ស្អីក៏រលត់ដែររូបវេទនាសញ្ញាសង្ខារវិញ្ញាណរលត់ទាំងអស់បែកធ្លាយទាំងអស់ហ្នឹងហើយការឃើញគេហែសាកសពនោះក៏វាមានមែនតែនដែរ ក៏ប៉ុន្តែវាមិនមែនមានតែវិញ្ញាណទេវាមានខណ្ឌថ្មីមួយទៀតជារូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងមានមកកាផ្លេដើម្បីឃើញនៅគឺហែសាកសពនឹងជាកំណើតមួយផ្សេងទៀតហ្នឹងនៅតែត្រូវរៀនបរមត្តហ្នឹងបានយល់កន្លែងហ្នឹងបានណាបើមិនរៀនបរមត្តហ្នឹងយល់កន្លែងហ្នឹងអត់បានទេមិនចាំបាច់ដល់យើងស្លាប់ទេដោយអាត្មាធ្លាប់និយាយចឹងថា Mm-hmm. ទាហរណ៍អញ្ចឹងមក download piano នេះមួយតើសំឡេងតើងតើងតើងតើងតើងតើងហ្នឹង បើសិនជាអាត្មាចុចកុំឈប់ណាយើងនឹងដឹងថាចុចចុចឲ្យចុចម៉ែមិនអ៊ំព្រមឈប់ហាក់ដូចជាសម្លេងនឹងមានរហូតក៏ប៉ុន្តែសួនសម្លេងមានប៉ុន្មានទៅសម្លេងមានតែមួយតើងប៉ុណ្ណោះ ប៉ុន្តែមកទៅមុនដែលទៅ ហើយមិនដែលមកវិញទេមកទៅទៀតសួរថាជាមកទៅមុនឬក៏មកទៅក្រោយមកទៅមុនឬក៏មកទៅក្រោយទៀតឥឡូវថ្មចុច5 1 3 4 5 5ទៅសួរថាអាតឹងទី2គឺជាតឹងទី1ឬថាអត់ទេ តឹងទី2មិនមែនជាតឹងទី1ទេតឹងទី1ទៅបាត់ហើយឃើញទេចុះតឹងទី3ជាតឹងទី2ឬតែមែនទេអាហ្នឹងគឺតឹងទី3ចុះតឹងទី4ក៏មិនមែនជាតឹងទី3ដែរចុះតឹងទី5ក៏មិនមែនជាតឹងទី6ដែរប៉ុន្តែ នៅតែជាសម្លេងចេញមករហូតសម្លេងមុនវាទៅបាត់អស់ហើយនឹងហៅថាធោកើតនាវាលុតទៅនឹងឥឡូវទៀត តាមការភ្ជាប់សម្លេង ពីមួយទៅមួយហាក់ដូចជាសម្លេង វារត់ទៅប៉ុន្តែអត់ទេសម្លេងតាណាមិនវានៅតែអញ្ចឹងដែរនៅតែអញ្ចឹងដដែលវាអត់ប្រែប្រួលសម្លេងទេអានឹងក៏វាសម្លេងនៅតែអញ្ចឹងដែរក៏ប៉ុន្តែដោយសារវាលឿនមួយកើតមួយរលត់បន្តគ្នាលឿនណាឃើញដូចជាប់គ្នាទេ ញាប់កាន់តែខ្លាំងរូបធម៌នាមធម៌ដូចគ្នាយើងទៅរទៅរពេលស្លាប់ឯណា រត់តែពេលហ្នឹងឥឡូវយើងថា មុននឹងចូលមកមកមកមើលអាត្មានេះយើងក៏មានឃើញរបស់ផ្សេងផ្សេងដែរមែនទេតាមផ្លូវតាមអីយើងមើលយើងឃើញ យើងថាយើងឃើញពេលហ្នឹង ឥឡូវឈប់ឃើញរបស់ដែលឃើញនឹងហើយមកឃើញអាត្មាម្ដងនេះមកឃើញអាត្មាកំពុងតែចកាដៃចកាជើងហ្នឹងតើចិត្តឃើញហ្នឹងឯតួវិញ្ញាណហ្នឹងចិត្តឃើញគឺតួវិញ្ញាណខណ្ឌហ្នឹងឯងចិត្តឃើញការឃើញមុនឃើញអាត្មាហ្នឹងតើតួចិត្តឃើញដកដែលហ្នឹងមកឃើញអាត្មាឥឡូវនេះឬក៏តួចិត្តឃើញហ្នឹងរលត់ហើយ ហើយតួចិត្តឃើញឥឡូវនេះជាចិត្តឃើញថ្មីយល់អាហ្នឹងបានអត់ តួចិត្តឃើញម៉ោងមុននឹងរលត់អស់ហើយ never come back រលត់អស់ហើយដូចងាប់បាត់ចឹងរលត់អស់ហើយតែតួចិត្តឃើញឥឡូវនេះឃើញរូបអាត្មាឥឡូវនេះឥឡូវអាត្មាលើកដៃចេះឥឡូវឃើញអាត្មាលើកដៃចឹងឥឡូវអាត្មាដាក់ដៃមកខាងនេះកាលដែលចិត្តឃើញដៃអាត្មានៅ ខាងនោះចិត្តនឹងរលត់បាត់ហើយអត់មកទៀតទេ មកនេះឃើញនេះទៀតចិត្តថ្មីទៀតដូចខ្មែរចុចមិនអញ្ចឹងតើប្រមាណផាច់ធាតពិតដៃនឹងទះម្ដងបានតែមួយផាច់ទេអាផាច់មុនមិនមែនផាច់ក្រោយចាំមិនបានលើផាច់ផាច់រហូតចុះក្រែងថាផាច់មុនលត់បានតែមិនក៏នៅមានផាច់ទៀតថានៅមានបច្ច័យរបស់វាកាលណាបច្ច័យរបស់វានៅមានវានៅតែកើតតទៀតចឹង ហ្នឹងហើយនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុន្តែច្បាស់តលរៀនបរមត្តហ្នឹងហ្មងអភិធម្មច្បាស់ហ្មងហ្នឹងហើយតើយល់អភិធម្មច្បាស់ហើយគេជួយជួល100លានដុល្លារឲ្យបដូរទិដ្ឋិថាជឿថាព្រះបកើតឋានសួគ៌អត់ជឿដាច់ខាតហ្មងបើដើម្បីចង់បានលុយយោហើយថាតាមគេបានតែឲ្យទិដ្ឋិនឹងទៅជឿអញ្ចឹងអត់ទេអត់ជឿអត់កើតហ្មង ជឿឡើងកើតមកជឿថាអាទិទេពបកើតចេះយកទៅដាក់ឋានសួគ៌ចុះយកទៅឯណាបើវិញ្ញាណនៅណាវាលុតនៅនឹងយកស្អីទៅឃើញទេច្បាស់ហ្នឹងច្បាស់ចាស់ហ្មងប៉ុន្តែមានបច្ច័យវាត្រូវកើតបន្តទៀតចឹងរបស់ថ្មីសុទ្ធហ្មងអាជាតិថ្មីហ្នឹងក៏ដោយរបស់ថ្មីសុទ្ធចិត្តយើងរាល់ថ្ងៃចឹងណាចិត្តម្សិលមិញក៏មិនមែនចិត្តឥឡូវចិត្តឥឡូវក៏មិនមែនចិត្តម្សិលមិញហើយចិត្តឥឡូវនេះក៏មិនមែនចិត្តថ្ងៃស្អែកទៀត ព្រោះចិត្តយ៉ាងម៉េចថ្ងៃស្អែកយើងអត់ដឹងទេឃើញទេជាងកាយយើងគិតទៅជួបគ្នាយើងគិតទៅសុបាយប៉ុន្តែឧបត្តិហេតុផ្សេងបច្ច័យវាកើតផ្សេងយើងទៅគិតយើងគិតថាទៅជួបគ្នាដើម្បីសុបាយហ្នឹងហើយតែទៅជួបលៀងវត្ថុបំណង ចិត្តគិតថាទៅដើម្បីសាប់បាយសាប់ទៅដល់តោះគ្នានេះកាប់គ្នាបែកក្បាលកើតទុកកើតសុកនោះហ្នឹងទុកវេទនាកើតឡើងពេលហ្នឹងមិនមែន នរណាទៅបង្កើតទេឃើញទេបច្ច័យវាគ្រប់កើតនៅក្នុងឯងវាអត់មានអីច្បាស់ជាងអភិធម្មនឹងទៀតទេក្នុងលោកនឹងមិនដឹងថាវាអីច្បាស់ជាងអភិធម្មនឹងទៀតហ្នឹងហើយប៉ុន្តែបើមិនយល់ក៏មិនដឹងទៅបខំមិនឲ្យយល់ទេអាហ្នឹងដូចដូចឧទាហរណ៍ថាយើងទៅរៀនថ្នាក់ទី12រូប9គេនិយាយខ្លីៗអញ្ចឹងគេយល់គ្នាបានហើយឲ្យអ្នកម្ដាយចូលសាលាទៅយល់ សិតតែនិយាយពី x y ការ៉េកកតាអីចេះចោះគ្នាយល់វាមិនកើតទេ ទីទីយ៉ាងណាប្រគេនសំណួរតើព្រះវិន័យទាំងអស់បើ មិនបដិបត្តិតាមសុទ្ធតែបាបឬតើព្រះវិន័យណាខ្លះដែលមិនបដិបត្តិតាមបាបមិនបដិបត្តិតាមមិនមានបាបចុះបើប្រព្រឹត្តខុសបាបហេតុអ្វីគ្រាន់តែសំដែងត្រូវអាបត្តិក៏លែងមានបាប ហើយបាបអីក៏ងាយម្លេះគ្រាន់តែសោតសោះបាត់ដែរតើអ្នកយល់ទេបាបជាអ្វី ចុះបើលែងមានបុណ្យលែងមាន បាបតើបុគ្គលនោះអឺជាអ្វីសូមអរគុណអានឹងយើងទល់តែយល់ពីទិសដៅដែលដែលពពុទ្ធបរិញ្ញាមកសិតតែមានហេតុផលទាំងអស់អបັດវាមានអបັດធ្ងន់អបັດមធ្យមហើយនិងអបັດស្រាល មិញដូចជាប្រសង់អ្នកលើកសួរមិញមិញនេះឃើញឃើញរូបដូចជាអ្នកបួសហ្នឹងហើយអាបាត់អាបាត់ខ្លះមានចិត្តជាសមុដ្ឋានអាបាត់ខ្លះជាអចិត្តកៈសិក្ខាបទមិនមានចិត្តក៏ត្រូវដែរអាបាត់ខ្លះមានបាប ជាសមុដ្ឋានអាបាត់ខ្លះមានកុសលជាសមុដ្ឋាន យើងយើងត្រូវសិក្សាឲ្យអស់អាបត្តិដែលសំដែងបានគឺអាបត្តិដែលអាច នៅកែខ្លួនបានដើម្បីប្រព្រឹត្តល្អតទៅទៀតក្នុង នាមជាអ្នកបួសនឹងហៅថាសម្បត្តិសំដែង បានសំដែង បានមានពីរមួយដោយ ការសំដែងមួយដោយការធ្វើកម្មមានបរិវស្សកម្មជាដើមប៉ុន្តែ អាបត្តិដែលសំដែងបានវាដាច់តែអាបត្តិតែបាបមិនដាច់ទេអញ្ចឹងឧទាហរណ៍ភិក្ខុសម្រាប់សត្វត្រូវអាបត្តិបាចិត្តយៈចឹងមិនដល់បរាជិតទេប៉ុន្តែបាន ផ្ដាច់ផ្ដៅជីវិតសត្វហើយ ក្រោយមកក៏ភ្ងាខ្លួន ថាខ្លួនឯងខុសហើយធ្វើនឹងមិនត្រូវទេបើមិនបានសម្ដែងអាបត្តិនឹងចេញទេអាសេចក្តីក្តៅក្រហាយវាចេះតែរំខានចិត្តវារំខានចិត្តណាអារឿងកម្មពីនោះវាមានហើយគ្មានអីទៅផ្ដាច់បានទេយើងសំដែងក៏ដោយមិនសំដែងក៏ដោយជាពាក់ជីវិតគេបាត់ហើយយើងផ្ដាច់ជីវិតគេបាត់ហើយសំដែងក៏វានៅតែជាពាក់ជីវិតគេមិនសំដែងក៏នៅតែជីវិត ជីវិតគេដកដែលក៏ប៉ុន្តែហេតុអីបានត្រូវឲ្យសម្ដែងការសម្ដែងអាបត្តិគឺវាកើតពីការដឹងខ្លួនកើតពីការភ្ញាក់ខ្លួនឧទាហរណ៍ថាបើសិនជាយើងមិនដឹងថានឹងជាកំហុសទេហើយយើងមិនសម្ដែងចេញទេយើងអាចធ្វើអានឹងទៀតយើងអាចពេញចិត្តធ្វើនឹងអានឹងទៀតប៉ុន្តែដល់យើងសម្ដែងចេញមានន័យថាយើងតាំងចិត្តនិងយើងបានសន្យាថាយើងឈប់ធ្វើអានឹងតទៅទៀតហើយ ដូចនេះចិត្តយើងវាបាន clean ពីព្រោះយើងបានទទួលកំហុសថានឹងខុសមែនអញ្ចឹងបានពេលសម្ដែងអាបត្តិនោះមិនមែនជាការសោតដោយប្រពៃណីទេខ្ញុំណាក៏ធ្លាប់ឆ្លងកាត់ចឹងដែរការសម្ដែងអាបត្តិតាមវត្តសឹងតែ90%ជាងគឺសោតនឹងឯងអាសោតនឹងមិនហៅថាសម្ដែងអាបត្តិទេសម្ដែងអាបត្តិស្មើនឹងការទៅសុំទោសអញ្ចឹងការសុំទោសត្រូវប្រកបដោយលក្ខណៈ3 ទី1ដឹងខុសពិតប្រកបទី2ហ៊ានសារភាពទី3តាំងចិត្តទៅជប់ធ្វើណាឧទាហរណ៍ថាឥឡូវសម្រាប់សត្វមួយត្របាត់បាចរិយៈមួយមិនមែនចិត្តសោតដូចយើងធ្លាប់ តាមប្រពៃណីមកថាម៉េចខណៈឲ្យតែមុននេះសាពេតាបច្ចរជេមេសាពេតាបច្ចរជេមេសាពេគ្រូ nothing អានឹងអត់ប្រយោជន៍ធ្វើក៏ដោយ មិនធ្វើក៏ដោយអត់ប្រយោជន៍ទេទល់តែយល់យល់ថាតើខុសអី យើងមានភាពស្ដាយក្រោយចំពោះអំពើដែលយើងធ្វើខុសចូលទៅរកភិក្ខុមួយអង្គទៀតទៅដល់ប្រាប់ថាលោកម្ចាស់ឬក៏អវសោនឹងបើគេអវសាតិចជាងបើគេចាស់ជាងហៅលោកម្ចាស់ជាងទៅថាថ្ងៃនេះខ្ញុំមានសេចក្តីភ្លៀងផ្លាត់ បានធ្វើឲ្យសត្វមួយបាត់បង់ជីវិតសម្រាប់សត្វមួយដោយចេតនាដូច្នេះខ្ញុំសូមមកសម្ដែងអាបត្តិនឹងចេញ ហ្នឹងហើយអញ្ចឹងវិធីសំដែងគឺត្រូវថាតាមអបត្តិហ្នឹងអហង្ផន្តេអេកੰបាចិត្តយ៉ាងអញ្ចឹងបើបាត់មួយប្រាប់ថាមួយទៅពីរប្រាប់ថាពីរទៅបើពិតលោកម្ចាស់ខ្ញុំកណាសូមសម្ដែងនៅអបត្តិមួយឈ្មោះបាចិត្តយៈព្រោះធ្វើជីវិតសត្វហ្នឹងឲ្យដាច់ អញ្ចឹងលោកអ្នកទទួលការសម្ដែងនោះសួរបញ្ជាក់សួរថាបស្សសិតាំងអបតតាំងបស្សសិអបសោតាំងអបតតាំងចាអបសោឯងដឹងថានឹងជាទោសកំហុសមែនទេដឹងទេដឹងថានឹងខុសមែនអាមៈបាសាមិ អាមៈផន្តេបាសាមិបើពិតលោកម្ចាស់ដល់ចម្រើនខ្ញុំព្រះអង្គដឹងខ្ញុំកណាដឹងថានឹងជាទោសជាកំហុសពិតមែន ហ្នឹងហើយចុះពីថ្ងៃហ្នឹងទៅអ្នកឯងត្រូវធ្វើម៉េចអាយតੰអវសោសង្វរយាសិចាប់ពីថ្ងៃហ្នឹងទៅអ្នកឯងសង្វមប្រយ័ត្នទេសទ្ធុសទ្ធុផន្តេសង្វរសាមិបពុតលោកម្ចាស់ដ៏ចម្រើនតាំងពីថ្ងៃហ្នឹងទៅខ្ញុំកណានឹងសង្រួមប្រយ័ត្នអ្នកបុនេវង្ករេសាមិខ្ញុំមិនធ្វើអញ្ចឹងទៀតទេហេតុអីបានត្រូវសម្ដែងអញ្ចឹង ទី1ជាការភ្ញាក់ខ្លួនទី2តាំងចិត្តនឹងសន្យាថាមិនធ្វើតទៀតដើម្បីឲ្យចិត្តនឹងវា clean ដើម្បីឲ្យចិត្តនឹងវា clear ក្នុងការចម្រើនវិបស្សនាអីទៅវាអត់ដៅកាហាយអីទេប៉ុន្តែថាទោសសម្រាប់សត្វនោះដាច់ទេអានោះថាដាច់ទេដាច់ទេឈ្មោះថាសម្លាប់ហើយឈ្មោះថាផ្ដាច់ផ្ដាល់ជីវិតគេហើយកម្មពៀបណ្ណានោះប៉ុណ្ណឹងដែរអត់មាន បាត់ទៅណាទេតែការសម្ដែងនេះទី1ដើម្បីសង្រួមឈប់ធ្វើបាបបន្ថែមទៀត ហើយដើម្បីដោះចិត្តនឹងឲ្យវា clean អាចចម្រើនគុណធម៌ផ្សេងផ្សេងទៀតបានតែប៉ុណ្្នឹងឯងតែបាបជីវិតគេនោះមិនមែនស្រោចស្រង់ដោយការសម្ដែងឡើយការសម្ដែងនេះ គឺដើម្បីរវាំងប្រយ័ត្នមិនធ្វើតទៅទៀតដើម្បីឲ្យគេជួលទទួលជួយទទួលដឹងឮហើយជាការហ៊ាន reveal ការហ៊ានប្រកាសទោសថាខ្លួនឯងពិតជាបានធ្វើខុសមែនហ្នឹងហើយអញ្ចឹងណា ឬក៏យើងឥឡូវយើងទៅជេរប្រមាថគេជេរប្រមាថគេជាអាបត្តិទុគាត់ទុភាសិតណាអឺដល់ហើយមនុស្សខ្លះជេរគេអត់អត់សមទោសទេណាអត់លាតដាងទោសទេណាខុសហើយអត់ហ៊ានថាខុសទៀតព្រោះវាមានមានអ្នកអញ្ចឹងត្រូវមានច្បាប់មួយបើអ្នកឯងមិនលាតដាងទោសអ្នកឯងមិនសមទោសទេអ្នកឯងជាមនុស្សមានមានអ្នកធ្វើខុសបំពេញអញ្ចឹងដាក់មេអ្នកចោះ ទៅដល់សារភាពខ្ញុំកណាត្រូវបាត់ទុភាសិតដែរថ្ងៃនេះជេគេណាណៃឃើញថានឹងជាទោសទេ ថានឹងទោសមែនធ្វើទៀតទេអត់ទេឈប់ធ្វើប៉ិនបាបកម្មដែលជេគេនោះទៅណា ថាទៅណាទេអានឹងកាលនឹងខឹងដាច់ជាកម្មបត់ហើយហើយហ្នឹងហើយអកុសលនឹងការរួចហើយក៏ប៉ុន្តែវា clean ចិត្តពេលហ្នឹងនៅពេលដែលយើងចម្រើនគុណធម៌ផ្សេងផ្សេងទៀតវាមិនរំខានព្រោះយើង បានរំដោះចិត្តយើង តែបាបកម្មដែលត្រូវគេជេរក្នុងសង្សារវដ្តវិញយ៉ាងម៉េចគឺនៅអញ្ចឹងដដែល ឥឡូវបន្តទៅទៀតបុតមីឪពុកឈ្មោះអញ្ចឹងថាកណា ថ្វាយបង្គំលំចាស់គ្រូពីចម្ងាយកណាមានសំណួរតើគួរធ្វើកុសលសេចក្តីល្អបែបណាទើបអាចចែករំលែកបុណ្យដែលខ្លួនធ្វើហើយបានដល់អ្នកដទៃនិងសត្វចិញ្ចឹមដែលស្លាប់ព្រោះអាណិតខ្លាចការកន្លែងមិនល្អហ្នឹងហើយអឺពាក្យថាចែកបុណ្យដែលហៅថាបតិទាន សំខាន់មកពីការយល់ដដែលអត់យល់ចែកបានតែពាក្យប៉ុន្តែបើយល់នរណាមិនទទួលក៏ប៉ុននឹងចម្រើនដែរឧទាហរណ៍ថាឥឡូវយើងទៅធ្វើសាលារៀនមួយ ជាសេចក្តីល្អយើងទៅធ្វើផ្លូវមួយ ជាសេចក្តីល្អយើងបានជួយសង្គ្រោះមនុស្សម្នាក់ហ្នឹងហើយអ្នកដែលនៅជុំវិញយើងពេលហ្នឹងក៏បានទៅធ្វើទេ ដល់ពេលជួបទៅ និយាយដល់សេចក្តីល្អគឺយើងនិយាយពីកុសលធម៌ដែលយើងបានបំពេញហ្នឹងឲ្យគាត់ត្រេកអរជាមួយនឹងយើងដែរប៉ុនឧទាហរណ៍ថាយើងនិយាយហើយគេអត់អជាមួយផងគេត្រឹសគេស្មោគេថាហូជោជោអីទេប៉ុនស្ទាបមើលចិត្តយើង នៅ ពេលដែលយើងនិយាយយើងអួតឬក៏យើងចង់ឲ្យគេត្រេកអរនឹងអំពើល្អ ណាក្នុងន័យថាអំពើល្អរបស់យើងនឹងនឹងជះឥទ្ធិពលដល់គេយ៉ាងហោចក៏ឲ្យគេគិតឃើញថាអំពើល្អគឺជាអ្វីហាក់ដូចជាបរិញ្ញាគេដែរអាហ្នឹងតែគេអត់ចូលចិត្តទេគេអត់ស្រឡាញ់គេអត់សាធុគេអត់មកអបអរសាទរជាមួយយើងគេថាយើងអួតគេថាយើងអីប៉ិនឲ្យច្បាស់ខ្លួនយើងយើងមិនមែនអួតទេយើងចង់លើកកម្ពស់សេចក្តីល្អអញ្ចឹងណា ហ្នឹងហើយយើងចង់បញ្ជាក់ថាសេចក្តីល្អហ្នឹងមានពិតហើយយើងពិតជាបានត្រេកអរចំពោះសេចក្តីល្អដែលយើង បានធ្វើនឹងមែនឲ្យក្រណអ្នកដតីហ្នឹងត្រេកអរជាមួយយើងអញ្ចឹងបើសិនជា គេមានធាតល្អដែរគេស្ដាប់ពីរឿងអំពើល្អដែលយើងធ្វើ គេពិតជាត្រេកអរជាមួយយើងហើយយើងមើលមើលចិត្តដែលត្រេកអរចំពោះសេចក្តីល្អហ្នឹងណាអានឹងយើងនិយាយសន្មតថាបានហ្នឹងគឺក្នុងន័យហ្នឹងអនុមោទនាបុណ្យពីគេឈ្មោះថា អាក៏សម្រាប់ប៉ុនដែរហ្នឹងណាហៅថាបតានមោទនាមយៈប៉ុនហ្នឹងត្រេកអរនឹងសេចក្តីល្អរបស់គេក៏ឈ្មោះថាប៉ុនដែរហ្នឹងប៉ិនយើងសួរថាចិត្តអីដែលទៅត្រេកអរនឹងសេចក្តីល្អរបស់គេហ្នឹងចិត្តល្អបើចិត្តអាក្រក់អរមួយសេចក្តីល្អអត់កើតទេឃើញទេអញ្ចឹងបានសរុបមកនៅតែរៀនរៀនច្បាស់ហ្មងណានាថាមិនរឿងរបស់គេណាណាថាយ៉ាងមិនរឿងរបស់គេ មួយទៀតគេធ្វើអំពើអាក្រក់អីគេនិយាយពីអូអញអញទៅសម្លាប់គេ អញទៅលួចគេអូអស់ចាណាស់ម្ចាស់មក អញដាក់តាមដបងជាប់អីងាប់អស់ហ្មងហើយក៏ទះដៃគ្រប់គ្រងថាអើល្អហើយណែឯងក្លាហានឥឡូវយើងសួរថាចិត្តអីដែលទៅគ្រប់គ្រងអំពើទុច្ចរិតបែបហ្នឹងអាហ្នឹងក៏ឈ្មោះអនុមោទនាដែរប៉ុន្តែអនុមោទនាសេចក្តីអាក្រក់សួរថាចិត្តកុសល ទៅត្រេកអរនឹងអំពើទុច្ចរិតកើតទេអត់ទេ អអត់កើតទៅវៃបហាទៅលួច ទៅប្លន់ចាប់ រំលោភគេហើយទៅថោសាធុថាអឺណែឯងធ្វើត្រូវហើយ សួរថាចិត្តបែបហ្នឹងចិត្តអីចិត្តអាក្រក់ចិត្តមិនល្អជាចិត្តអកុសលអញ្ចឹងផ្ទុយមកវិញចុះបើគេនិយាយល្អគេរៀបរាប់ពីអំពើល្អហើយយើងទៅត្រេកអរថាអូណែឯងបានធ្វើល្អហើយណោះណាស់តែខ្ញុំមិនដឹងបើខ្ញុំដឹងខ្ញុំចូលដែរហើយ ចិត្តចិត្តបងអោនទៅអញ្ចឹងអាចិត្តបែបហ្នឹងហើយ ដែលហៅថាបត្តានុមោទនីហ្នឹងហើយយើងអត់រៀនឲ្យយល់ច្បាស់ទេចេះតែយកមកមូលបង្កាច់ ថាហោះបនចែកគ្នាបានចុះអាណាបនអាណានឹងធ្វើវានៅតែបនអាណានៅក្នុងធ្វើដដែលហ្នឹងណាឧទាហរណ៍ថា យើងទៅរៀបរាប់ពីអំពើល្អហ្នឹងណាបនដែលហៅតែចែកបនចែកបនហ្នឹងប្រាប់មនុស្ស2នាក់ ម្នាក់ត្រេកអរជាមួយយើងជាមួយនឹងសេចក្តីល្អរបស់យើងដែលយើងនិយាយហ្នឹងម្នាក់ទៀតទ្រឹសស្មោយើងស្អីដែរចូលចូលយកលុយទៅធ្វើផ្លូវអត់ប្រយោជន៍វាយកមកជប់លៀងស៊ីផឹកមួយអញគ្រាន់បើជាងហ្នឹងហើយឥឡូវយើងវិភាគទៅលើចិត្តអ្នកទាំងពីរហ្នឹងមួយត្រេកអរចំពោះអំពើល្អដែលយើងបាននិយាយដែលយើងបានចែកហ្នឹងគេហៅថាចែកចែកហ្នឹងគឺប្រកាសតំណឹងនឹងឯងហើយមួយទៀតស្អប់ អាការធ្វើល្អរបស់យើងហ្នឹងដោយអំពើទុដោយដោយចិត្តខ្នាញ់ដោយចិត្តចំណែនតោអ្នកទាំងអស់គ្នាវាមិនត្រូវបានអារឿងហ្នឹងទេវាសំតែឲ្យអញមកធ្វើវិឡានៅទិញស្រែអញផឹកអីចេះចុះទៅចិត្តអញ្ចឹងយើងអត់យល់រឿងហ្នឹងយើងឆាប់ទៅវិនិច្ឆ័យថាវាមិនដែលបនអាណាចៃគ្នាមើលនំប៉័ងថាត្រូវហើយប៉ុន្តែយើងវិភាគទៅលើចិត្តឃើញទេ ទី1យើងធ្វើល្អម្ដងយើង ល្អរួចហើយ នៅពេលដែលយើងរៀបរាប់ពីអំពើល្អចង់ឲ្យគេត្រេកអរចំពោះអំពើល្អនឹងដែរនេះឃើញចិត្តល្អមួយយ៉ាងម្ដងទៀតទេឃើញទេដល់បំណងល្អមិនមែនអួតទេណាអាបំណងអួតផ្សេងអាបំណងអួតអាហ្នឹងអកុសលហើយអមនុស្សពីរនាក់ម្នាក់ត្រេកអរចំពោះសេចក្តីល្អរបស់យើងគ្រប់គ្រងអំពើល្អរបស់យើង ដែលថាអនុមោទនាបុណ្យហ្នឹងដែលថាបានចំណែកបុណ្យហ្នឹងណាបានបានហ្នឹងពាក្យយើងនិយាយស្ដាប់បានទេ ប៉ុន្តែសំខាន់សួរថាតើអ្នកដែលត្រេកអរគ្រប់គ្រងអំពើល្អដែលយើងធ្វើហ្នឹងចិត្តអីដែលគ្រប់គ្រងហ្នឹងចិត្តអីដែលត្រេកអរហ្នឹងមិនចិត្តកុសលមិនចិត្តស្អាតមានតែចិត្តស្អាតទេដែលវាទៅគ្រប់គ្រងអំពើល្អនោះវាទៅគ្រប់គ្រងអំពើជាកុសលឃើញទេចុះមនុស្សដែលអត់ជ្រះថ្លានឹងសេចក្តីល្អគេធ្វើល្អអត់ជ្រះថ្លាអត់អត់អត់គ្រប់គ្រងអំពើល្អចិត្តអី ចិត្តទុច្ចរិតចិត្តអាក្រក់វិលមកវិញថាសួរថាតើមនុស្សទាំងពីរហ្នឹងយកចិត្តពីណាយកទៅគិតមិនចិត្តរៀងខ្លួនហ្នឹងគ្រាន់តែមានឈ្មោះថាប៉ុនរបស់យើងគេត្រេកអរចំពោះប៉ុនដែលយើងចែកក៏ពិតមែនក៏ប៉ុន្តែសួរថាយកចិត្តពីណាយកទៅគិតមិនរៀងរៀងខ្លួនដដែលមកពីគាត់ មានយោនិសោមនសិការៈដោយខ្លួនគាត់ថាអោ ណាអំពើនេះគឺជាអំពើល្អគាត់ធ្វើនឹងចំជាបានត្រឹមត្រូវហើយលុយនេះលុយរបស់គាត់ពេលវេលារបស់គាត់បើគាត់ទៅធ្វើរឿងអីផ្សេងក៏បានប៉ុន្តែគាត់យកទៅធ្វើប្រយោជន៍ទៅជីកដងទឹកទៅធ្វើថ្នល់ទៅធ្វើអីបានជាប្រយោជន៍ដល់គេនេះអាចិត្តគិតអញ្ចឹងចិត្តអីគេ ចិត្តល្អបនអត់បនកុសលអត់កុសល ចិត្តណាគេ ចិត្តគាត់នោះ គ្រាន់តែមានសេចក្តីល្អដែលយើងនិយាយនឹងជាអារម្មណ៍បច្ច័យតែប៉ុណ្ណោះតែប៉ុណ្្នឹងហើយហ្នឹងហើយអញ្ចឹងបានថាឆ្លាតអីឆ្លាតទៅប៉ុន្តែមុននឹងវិនិច្ឆ័យយើងយើងរៀនពាក្យព្រះអង្គមួយមួយឲ្យយល់ផងហ្នឹងហើយកុំប្រញាប់យកគំនិតពេញដោយទិដ្ឋិគំនិតពេញដោយអវិជ្ជារបស់យើងយកទៅនិយាយចេញមកឡោងឡោងឡោងឡោងយើងត្រូវតែប៉ះពាល់ហ្នឹង មានពេលខ្លះអាទិដ្ឋិរបស់យើងនិយាយទៅប៉ះពាល់ដល់គេដល់ឯងគ្នានឹងមិនសូវបានរៀនសូត្រមកជឿប្រកាច់ប្រកិនតាមពាក្យយើងខូចប្រយោជន៍គេនឹងត្រូវដឹងថាយើងបធជន ពាក្យមួយមួយដែលព្រះបរម វិសាលហ៊ុនសែនវិសាលគ្រប់អីសពគ្រប់នោះសួរឲ្យអាត្មានឹងជួយបំភ្លឺថាតើធัวអ្វី ដែលធ្វើឲ្យសាសានុសិស្សឬអ្នកសិក្សាខ្ជិលរៀនសូត្ររៀនមិនចូលរៀនមិនយល់ធុញទ្រាន់ ហត់នឿយនឹងការសិក្សាឲ្យតែរៀនដឹងតែដេកតើធัวដែលប្រឆាំងនឹងអកុសលធัวខាងលើនេះមានអ្វីខ្លះ ហ្នឹងហើយអឺធម៌ដែលប្រឆាំងនឹងភាពខ្ជិលទាំងអស់ហ្នឹងមានមាន4ហៅថាអធិបតីធម៌នឹងអធិបតីសំបីក្នុងការបំពេញកុសលឬក៏ស្អីស្អីត្រូវមានអធិបតីនឹងដែរគឺទីមួយឆន្ទៈ វាស្រេចយើងពន្យល់មិនថែមទេព្រះអង្គថាដាក់គោលឲ្យយើងឆន្ទៈហ្នឹងគឺគោលដៅត្រូវដាក់គោលដៅហើយចំអ្វីដែលយើងចូលចិត្តនៅបើរៀនចំអ្វីដែលយើងមិនចូលចិត្តវាខ្ជិលមែនហ្នឹងហើយហ្នឹងបោះបង់ចោលកដៅទីរៀនដោយគេបង្ខំរៀនដោយ រៀនតាមគេអញ្ចឹងបានអ្នករៀនវាមាន3ទី1គឺចង់ចេះចង់ដឹងពិតប្រាកដខ្លួនឯងហើយទី2ឃើញគេរៀនក៏រៀនដែរអត់រៀនវាមិនកើតព្រោះឃើញគេរៀនទៅហើយហើយទី3រៀនដោយគេបង្ខំណាអញ្ចឹងអ្នកដែលជោគជ័យភាគច្រើនគឺទី1ដែលមានគោលដៅច្បាស់លាស់ខ្លួនឯងអញ្ចឹងត្រូវមានគោលដៅច្បាស់លាស់ហ្នឹងហើយ បើរៀនអត់មានគោលដៅចេះតែរៀនរៀនទៅអាហ្នឹងវាមិនដឹងទៅណាដូចសំពៅអត់ជាកោតអញ្ចឹងណាហ្នឹងហើយត្រូវមានទិសដៅហើយទិសដៅដាក់ឲ្យចំស្អីដែលយើងចូលចិត្តហ្នឹងឆន្ទៈហ្នឹងទៅដាក់គោលដៅចំហើយមើលឃើញផ្លូវដែលត្រូវដើរហើយបានយើង take action ជាយាមមិនដកថយធម្មតា គ្រប់គ្នាតែងតែមាន main goal ហៅថា main goal ទិសដៅធំមួយ asset goal ហ្នឹងគ្រប់គ្នាក៏ត្រូវមានប៉ុន្តែព្រោះតែគោលដៅនោះអាគោលដៅក៏ធ្វើឲ្យមនុស្សអស់សេចក្តីព្យាយាមដែរពីព្រោះវាឃើញឆ្ងាយពេកឧទាហរណ៍ថាយើងមានបំណងឡើងទៅលើកំពូលភ្នំគឺមុតមមថាទៅលើកំពូលភ្នំមិនដើរយន្តទេវាហត់ ដល់ហត់ទៅមើលទៅកំពូលភ្នំឆ្ងាយទៅឆ្ងាយទៅឆ្ងាយទៅអញ្ចឹងទោះបីមានគោបំណងជាលក្ខក៏ដោយតែយើងអត់ចេះសម្លឹងមើលវាធ្វើឲ្យហត់ចាធ្វើឲ្យហត់ដូចមុខវិជ្ជាវាច្រើនអញ្ចឹងយើងអត់ចេះបែងចែកឲ្យទៅជាតូចតូចនឹងអញ្ចឹងឃើញតែហត់ដល់ឃើញតែហត់វាអាចធ្វើឲ្យយើងបាក់សេចក្តីព្យាយាម ចឹងมันខុសពីដំណើរឡើង ទៅលើភ្នំទេដាក់គោដៅគោដៅចុះកំដោគោដៅប៉ុន្តែត្រូវសិតគេថា sub goal ឬក៏ minus goal tiny goals គឺ goal តូចតូចតូចតូចតូចតូចក្នុងដំណើរទៅអញ្ចឹងមិនគេគូរូបមួយគូរូបមួយមាន2ទេហ្នឹងពីនេះទៅដល់នេះគេដាក់100កម្មប៉ុន្តែកម្មតូចតូចតូចតូចជំហានយើងទៅបានហើយជាដើមមួយទៀតលេងមកតែ10កម្មប៉ុន្តែកម្ម10ម៉ែត្រ វាលោតទៅអត់រួចយើងចង់ឆាប់ពេកអញ្ចឹងដល់ដល់នេះកម្មតូចតូចឈានក្រឹកក្រឹកក្រឹកក្រឹកក្រឹកក្រឹកវាអត់សូវហត់ដល់តាមកម្ម3ម៉ែត្រនេះវាបន្តិចហត់ហើយអញ្ចឹងកុំចោលអាការដែលយើងសិតអាគោលតូចតូចតូចតូចដូចយើងដើរទៅលើភ្នំអញ្ចឹងណាយើងមានគោលដៅរបស់យើងមិនដូរប៉ុន្តែសលឹងកុំឆ្ងាយពេកគឺ ពីមុខយើងគឺថាធ្វើម៉េចឲ្យបានមួយជំហានទៅទៀតធ្វើម៉េចឲ្យបានមួយជំហានទៅទៀតគឺ only single step អញ្ចឹងតែតែមួយជំហានទេបើអ្នកបានរំកិលខ្លួនអ្នកបានមួយជំហានហើយមានន័យថាវាគៀកទៅហើយប្រាប់ខ្លួនឯងអញ្ចឹងអញ្ចឹងមួយជំហានហើយ yes មួយជំហានទៀតមួយជំហានហើយមួយជំហានទៀត step by step ដូចជាកិច្ចការងាររបស់យើងអញ្ចឹងយើងធ្វើការងារសម្រាប់ថ្ងៃនោះនឹងគ្រូដាក់អីមកថ្ងៃហ្នឹងធ្វើថ្ងៃនោះអត់អត់ទៅធ្វើថ្ងៃស្អែកទេអត់ទៅធ្វើអាសប្តាហ៍ក្រោយទេគឺធ្វើថ្ងៃនោះ មានគេពុទ្ធប្រាប់អញ្ចឹង be in present be in present គឺនៅក្នុងបច្ចុប្បន្នការបដិបត្តិធម៌កំចាត់នៅកិលេសហ្នឹងក៏ដូចគ្នាដែរអត់មាន ទៅកំចាត់ តាមដានកិលេសអតីតកាលឬក៏កិលេសដែលនឹងមកទៀតគឺកិលេសនៅក្នុងបច្ចុប្បន្ននេះឯងទៅវានៅ ក្នុងវិស័យអញ្ចឹងមានរឿងយើងត្រូវធ្វើឲ្យហើយថ្ងៃហ្នឹងដល់ថ្ងៃហ្នឹងយើងធ្វើហើយយើងយើងមានកម្លាំងចិត្តដែរយើងអត់ទុកឲ្យគោកុំទុកឲ្យគោ Mm-hmm. ព្រោះអាវាធ្លាប់បាត់ពិសោធន៍អញ្ចឹងមិនដឹងរឿងហ្នឹងហ្នឹងហើយគឺធ្វើថ្ងៃហ្នឹងធ្វើថ្ងៃហ្នឹងហើយមានន័យថាឆ្លាស់ថ្ងៃហ្នឹងហ្នឹងហើយហើយចាំយើងកំសាន្តអីយកកំកំសាន្តមុនធ្វើហើយអឺពួកខ្ជិលវាមកពីរៀនមិនយល់រៀនវាមិនចូលទេណាបើទៅជាធុញទៅត្រង់វារៀនចូលហ្នឹងហើយវាធ្វើយើងឃ្លានក្នុងការរៀននឹងតទៀតដូចដូចពាក្យដែលគេថាព្រះអង្គថា ព្រាមមិនឆ្អែតនឹងមុនពួកព្រាមមិនឆ្អែតនឹងរៀនមកពួកចង់ចេះឡើងមកអអីទី3គឺយកចិត្តទុកដាក់អានឹងមិញនិយាយចូលខ្លះទៀតហៅថាចិត្តៈយកចិត្តទុកដាក់យកចិត្តទុកដាក់មានន័យថាមិនមិនប្រហែសមិនប្រហែសមិនឧទាហរណ៍ថាគ្រូឲ្យ submit មេរៀននឹងថ្ងៃណា deadline ថ្ងៃណាថ្ងៃទូទៅឥឡូវថ្ងៃនេះថ្ងៃសុក្រថ្ងៃច័ន្ទថ្ងៃច័ន្ទបាន submit មេរៀននឹង ហ្នឹងហើយយើងគិតថ្ងៃដល់គិតថ្ងៃនៅ3ថ្ងៃទៀតមិនតាន់ធ្វើកំអីអាហ្នឹងហើយដែលធ្វើឲ្យមានរៀនគោមិនបានស្មាដឹងថាស្មារៀនស្មាដឹងអានៅថ្ងៃច្រើនហ្នឹងស្មាប្រហែសបដោយដល់ប្រហែសឥឡូវទៅធ្វើនេះធ្វើនោះជឹកដល់ងាយអូប្រញាប់មែនទេតែអញ្ចឹងធ្វើឲ្យ stress ឃើញទេដូច្នេះកុំអាងអាថ្ងៃនៅយូរអាពេលនៅយូរថាចាំបន្តិចទៀតហ្នឹងណាព្រះអង្គត្រាស់ហើយក្នុងការកម្ចាត់កិលេសក៏ដោយថា បើយើងគិតថាចាំបន្តិចទៀតចាំទៅធ្វើល្អហ្នឹងគឺការប្រមាថរបស់យើងណាត្រូវតែយកចិត្តទុកដាក់ដោយគាថាមួយ ដែលព្រះអង្គត្រាស់ថាអភិតរេថកល្យាណេបាបាចិត្តតាំងនិវេរយេតនធាំងហិករតោបញ្ញាបាបាស្មងរមតៃមនោបុគ្គលគួររស់រានក្នុងសេចក្តីល្អអញ្ចឹងការងារល្អការងារណាត្រូវធ្វើនោះគឺត្រូវធ្វើហ្មងហ្នឹងហើយ ពត្រេថកល្យាណេបាបាចិត្តតាំងនិវេរយេអាចិត្តបែបនឹងកើតឡើងរារាំងវាភ្លាមនឹងតាមដានវាភ្លាមនឹងដូចធុញទ្រាន់នឹងកើតឡើងនឿយហត់ធុញទ្រាន់នឹងមើលទៅអាចិត្តនឹងខូចអាចិត្តនឹងល្អឃើញទេជាអកុសលតែអាធុញនឹងចិត្តធុញនឹងជាអកុសលដឹងវាកំចាត់វាអតនធាំងហេករតោបញ្ញាព្រះអង្គថាតែយើងធ្វើល្អយឺតមានន័យថាយឺតក្នុងការធ្វើល្អបាបស្មឹងរមតីមโน ចិត្តនឹងវាមានលេសតែយើងធ្វើការងារមានប្រយោជន៍នឹងយឺតពេកមានតែយើងបណ្ដែតបណ្ដោយឲ្យចិត្តមានលេសអឺចាំតិចទៀតចាំតិចទៀតខ្ជិលទៅខ្ជិលទៅឃើញទេនឹងចឹងចឹងត្រូវមាន ចិត្តតចិត្តតនឹងត្រួតពិនិត្យយកចិត្តទុកដាក់មិនខ្ជិខ្ជានឹងចឹងហើយចុងក្រោយវិមាំងសាគឺបញ្ញាទួបញ្ញានឹងអាចដឹងអាចសង្កេតយើងត្រូវរៀនរបៀបម៉េច យើងមិនយល់តណាយើងត្រូវរកបុគ្គលដែលឆ្លាតសម្រាប់ យើងសាកសួរត្រូវមានដៃគូពិភាក្សាអីយ៉ាងម៉េចគឺភាពវៃឆ្លាតរបស់យើងត្រូវតែមានហ្នឹងហើយទោះបីមាន គ្រូនៅសាលាក៏ពិតមែនតែយើងមិនអាចខ្វះខាតមិត្តខ្សែគប់មិត្តបានទេហ្នឹងហើយនឹងគ្រាន់តែជាកੁੰលឹះខ្លះខ្លះបាទហើយវានៅលើការប៉ិនប្រសពរបស់ខ្លួនឯងម្នាក់ម្នាក់ទៀតមកគ្រាន់ឲ្យកੁੰលឹះប៉ុណ្ណឹង សេកសវັតសូមឲ្យខ្មែរនឹងជួយបង្ហាញផ្លូវដល់កណាផងតើការបែងចែកមរតកគួរធ្វើឲ្យហើយមុនស្លាប់ល្អទេ អាចល្អនិងមិនល្អអឺវាអាស្រ័យទៅលើគ្រួសារអាស្រ័យទៅលើស្ថានភាពគ្រួសារដែរគ្រួសារខ្លះ បើកូនកូននឹងស្រឡឹងចង់តបានទ្រព្យសម្បត្តិពីឪពុកម្ដាយឪពុកម្ដាយនឹងមិនបានបែងចែកមុនវាបញ្ហាដែរនៅពេលដែលគាត់អស់ជីវិតទៅ កូនឆ្លោះគ្នាប៉ិនបើកូនចៅខ្លះតែគេអត់ចង់បានផងហ្នឹងឲ្យសឹងយកផងហ្នឹងវាមិនទាំងចែកទៅអីផងទុកខ្លួនឯងហ្នឹងទៅអស់ទៅក៏នៅផ្ដាំផ្ញើទៅលើ កូនណាដែលយើងទុកចិត្តដូចឧទាហរណ៍ដូចក្នុងក្រុមគ្រួសារអាត្មាអញ្ចឹងតាំងពីញោមប្រុសនៅញោមស្រីឥឡូវក៏អញ្ចឹងដែរ ទ្រព្យសម្បត្តិគាត់មានទាំងអស់ហ្នឹងគាត់ប្រគល់ឲ្យអាត្មាទាំងអស់អាលិចនឹងគ្មាន ទុក តាណាមួយទេទុកឲ្យអាត្មាអ្នកចែកអីមិនបានគាត់ប្រគល់ឲ្យអាត្មាហ្នឹងគាត់ដឹងថាអាត្មាគ្មានចង់បានអីទេបើនរណាអ្នកចង់បានក៏គាត់មិនឲ្យពិតចែកដែរហ្នឹងអាត្មាសាកលបងចែកចែកឲ្យបងប្អូនខ្លះគេអត់យកហ្នឹងដីនៅស្រុកអ៊ីស្រាអែលហ្នឹងឲ្យខ្លះគេមិនទាំងយកផងដូចអញ្ចឹងឃើញទេវាមាន ថ្មថាវាអត់ពិបាកទេគ្រូសាខ្លះនោះព្រោះវាអត់ចង់បានទៅបញ្ហាបញ្ហារឿងកូនសលឹងមើលតាមមរតកអាហ្នឹងចង្រៃមែនទេណាគួរតែឲ្យมันជាត្រូវទាំងអស់ជាងកាលចែកហើយទៅដល់ពេលចែកហើយទៅគេបន់ឲ្យតែម៉ែឪងាប់ងាបានណាពួកចែកវាមានដំណាក់កាលអញ្ចេះឧទាហរណ៍ថាអឺ ការចែកខ្លះគាត់ថានេះអានេះអញងាប់ទៅទុកអានេះអញងាប់ទៅទុកអានោះដល់យើងវាងាយងាប់យើងវាងាយស្លាប់ចឹងកូនបន់ឲ្យតែយើងស្លាប់អាបានអានោះព្រោះគាត់ថាបើគាត់នៅបើគាត់នៅទ្របនឹងអញបានទេដល់គាត់ស្លាប់បានបានអាហ្នឹងវាអាស្រ័យទៅលើគ្រូសាខ្លះទៀតគ្រូសាខ្លះទៀតចែកចឹងគេអគេគ្រាន់បានដឹងហើយគេមិនទៅចង់ឲ្យម៉ែស្លាប់ ឪស្លាប់អីទេចឹងថ្មថាយ៉ាងណានោះថាមិនត្រូវទេបើអាចដូចជារឿងចិនមកធ្លាប់មើលហ្នឹងគេធ្វើល្អដែរគេចែកមរតកក៏ប៉ុន្តែគេមិនឲ្យកូន ដឹងគេទុកចិត្តទៅលើ lawyer ទៅលើផ្លូវច្បាប់អីគេមួយនៅពេលដែលគាត់ស្លាប់ទៅបានឲ្យអ្នកច្បាប់ហ្នឹងយកលិខិតហ្នឹងអានទៅហ្នឹងកូនអត់ទាស់គ្នាទេ ហើយគ្រួសារខ្លះឲ្យកូនណាមួយអ្នកចែកកូនហ្នឹងខុសទៀតដូចថ្មហ្នឹងថ្មគិតដែរពេលដែលញោមបកលឲ្យអីទាំងអស់ហ្នឹងប៉ុន្តែថ្មគិតគូឲ្យអស់ពលសម្បត្តិក៏វាគ្មានស្អីថ្លៃដែរសម្បត្តិដែលគាត់ឲ្យមកមានតែដីស្រែដីអីខ្លះឲ្យគេមិនយកផងអញ្ចឹងថ្មចេះទទួលចាត់ចែងអញ្ចឹងទៅប៉ុន្តែបើសម្បត្តិខ្លះថ្លៃថ្លៃឲ្យកូនណាអ្នកម្នាក់អ្នកចាត់ចែងកូននឹងរងគ្រោះហើយ ទោះបីមិនចង់បានខ្លួនឯងឲ្យនេះច្រើនជាងនោះច្រើនជាងអានោះអៀងទៀតហមការនេះបើសិនជាមាន ច្បាប់ទម្លាប់អីអាចសរសេរទុកជាមួយ lawyer ជាមួយស្អីណាឧទាហរណ៍ចឹងបើនឹងកុំឲ្យថ្មក៏វាមិនដឹងច្បាស់ដែរក្នុងសង្គមខាងក្រៅបើសិនជាអានឹងរក្សាភាពសម្ងាត់បានមិនមានការពុករលួយអីគួរតែធ្វើចឹងដែរវាមិនរងគ្រោះទៅលើកូនណាមួយ យើងឲ្យកូនច្បងណាមួយអ្នកចែកហ្នឹងវាជួនកាលកូនហ្នឹងវាលមកខ្លួនឯងយកខ្លួនឯងតែអាថ្លៃទៅហើយយើងចែកខ្លួនឯងថាខ្លួនឯងថាអស់ពីឪទៅអស់ពីម៉ែទៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងទុកឲ្យកូនគេបន់ឲ្យទៅងាប់មកគេចង់បានហ្នឹងហើយចឹងអាត្មាថាអឺបើអាស្រ័យទៅលើ ស្ថានភាពរាល់ថ្ងៃស្រុកយើងអីហ្នឹងចែកក៏ចែកទៅប៉ុន្តែកុំភ្លេចទុកខ្លួនឯងខ្លះចឹងណាបើដូចស្រុកគេនេះភាកច្រើននិយាយរួមស្រុកគេនេះស្រុកអូស្ត្រាលីទៅតាមស្មាតដឹងភាកច្រើន កូនបរទេសគេមិនសូវសង្ឃឹមរឿងទ្រព្យសម្បត្តិម៉ែឪតែអាយុ6 7 10ហ្នឹងគេរកការងារធ្វើ ខ្លួនគេទៅ ផ្ទះម៉ែឪគេមិនចង់នៅប៉ុន្តែយើងវាទម្លាប់តែទទួលមរតកចឹងហើយប៉ុន្តែកុំភ្លេចតែពេលយើងចាស់ទៅរត់គេមិនចាំដូចស្រុកនេះទេស្រុកអាកៀងស្រុកអូស្ត្រាលីនេះទេទុកខ្លួនឯងខ្លះទៅចែកក៏ចែកទៅប៉ុន្តែកុំភ្លេចទុកសម្រាប់ខ្លួនឯងចាស់ ពីព្រោះអីពីព្រោះធัวមើលងាយធัวលោភលន់របស់ កូនហ្នឹងវាអាចបាំងអាគុណហ្នឹងវាបាត់អស់លោតកូនច្រើនតិចប្រចាំគ្នាហ្មងចាំគ្នានៅជាមួយអានុងហើយអានុងអ្នកមើលតានឹងទទួលបានច្រើនជាងគេមកលឺតែញយបានថ្មនិយាយនិយាយគឺចំពោះសង្គមទូទៅដែលឃើញឆ្លោះតែគ្នាអញ្ចឹងឯង ហើយកុំថាមិនអាចក្បត់គ្នាណាកូននឹងម៉ែក៏ដោយម៉ែនឹងកូនក៏ដោយបងប្អូនក៏ដោយកុំគិតថាមិនអាចក្បត់គ្នាណាចិត្តមនុស្សសាហាវគ្មានអ្នកណាទៅយល់សច្ចធម៌ឲ្យយកមកបប្រតិបត្តិបានប្រមាណភាគរយទេក្នុងសង្គមយើងនោះយ៉ាងណាក៏ត្រូវតែប្រយ័ត្នចឹងដែរបងប្អូនក៏ដោយឲ្យខ្ចីឲ្យអីក៏ដោយយល់ល្អធ្វើលិខិតធ្វើអីឲ្យល្អទៅបានវាមិនបែកបងប្អូន មិត្តភ័ក្តិអីក៏ដោយអាមាមើលឃើញបែកគ្នាទៅញយបែកគ្នាទៅញយព្រោះតែអាទុកចិត្តហ្នឹងឯងនិយាយសំខាន់ហើយចិត្តនោះវាសំខាន់ហើយប៉ុន្តែបើសំខាន់នៅនឹងចិត្តមែនដូចវិន័យព្រះនោះវាមិនអីអ្នកបួសនៅមួយពុទ្ធនោះមានដល់អីប៉ុន្តែដោយសារគេសិក្សាអស់ហើយថាមនុស្សវាពិបាកទុកចិត្តណាបើគេធ្វើប៉ាសពតគេធ្វើវីសាគេធ្វើលិខិតស្នាមចេញចូលផ្ដិតមេដៃទាំងពីរទាំងបីហ្នឹងដោយសារអី ដោយសារគេសិក្សាអស់ហើយថាមនុស្សមិនអាចជឿដោយពាក្យសម្ដីបានទេមានតែច្បាប់ទេអាចសង្កត់មនុស្សនឹងបានមានញោមម្នាក់គាត់មកប្តឹងអាត្មាថាកូនគាត់យូរហើយយូរឆ្នាំហើយប្រហែលគេភ្លេចអស់ហើយក៏មិនដឹងដែរនឹងជួយកូនកូនខ្ចីផ្ទះបើកសាលាបរៀនគួរជាង10ឆ្នាំកូនប្តឹងយកផ្ទះនឹងបដ ாய் ឃើញទេ នឹងកូនបាច់ទៅរស់អ្នកណាឆ្ងាយចឹងឲ្យអាត្មា ថាគួរឬមិនគួរមិនណាអាត្មាពិបាកនិយាយណាមើលសភាពជាក់ស្ដែងនឹងមើលកូនកូនរបស់យើងមើលថាតើជាមនុស្សល្មប់មរតកនឹងដែរទេបើអាត្មាវិញតាំងពីនៅកូនក្មេងដែលសង្ឃឹមចង់បានមរតកម៉ែអត់លីង អត់ហ្មងមិនមែនថាអីមកពីមានបានអត់តាំងពីអត់ម៉េះមិនដែលសង្ឃឹមសบายចិត្តម៉ែឲ្យរស់តែប៉ុណ្ណឹងមុនមកបួសអាត្មាធ្លាប់ទៅកាប់ឆ្ការដីជាមួយគាត់ដីនៅស្រូវប្រាំងរាល់ថ្ងៃនោះទៅកាប់ឆ្ការមួយគាត់អត់ដែលអត់ដែលគិតថាចំណែកអញនៅនឹងអត់ដឹងតែបោះម៉ែបោះឪរហូតចឹង ដែលទៀមទាថានឹងចំណែកអញថ្ងៃក្រោយទៅអញត្រូវតែយកអត់អត់មានកំណត់នឹងសោះចេះតែគិតថាដីប៉ុណ្ណឹងបងប្អូនអញច្រើនអញ្ចឹងបើអញមកទៀមទានឹងដែររស់មិនទេចេះគិតចឹងគិតថាធ្វើម៉េចរកផ្លូវដើរខុសពីការទៀមទាអាគីអាករបស់គាត់នឹងអូហើយដីនៅខាងលិចភូមិទៀតសុទ្ធតែព្រៃស្គាព្រៃស្បូវអីហ្នឹងហ្នឹងអាកាប់ឆ្កាពីអ្នកបងប្រុសកាប់ឆ្កាថ្ងៃក្រោយមកហើយ គាត់ទុកចំណែកពីរឲ្យបងមួយចំណែកអាត្មាមួយចំណែកហ្នឹងហើយដល់ពេលនេះស្បាត់ហោះញោមលក់ទិញម៉ូតូជិះអាហ្នឹងលក់បោះអាត្មាលក់ទិញម៉ូតូជិះកុំឲ្យបាក់ញោមចាស់ដែរហើយខ្លាញ់បានជិះម៉ូតូថាវាអត់ដែលអត់ដែលសង្ឃឹមកុំថាឡើយថាដីវាមិនសូវមានតម្លៃចង់ដីនឹងមួយលានក៏ដែរឲ្យតែជាថាមរតករបស់គាត់គាត់ខំរហមកឲ្យដេកសង្ឃឹមអានឹងអត់ ហើយបានអាត្មាគិតថាមនុស្សតកាលណាលមោបលោបលន់នៅ ក្នុងចិត្តនឹកឃើញចង់តាបាននេះចង់តាបាននោះពីម៉ែអត់អភិវឌ្ឍខ្លួនឯងមកកវល់ហ្នឹងឆ្លោះគ្នាដែរហ្នឹងអត់ទីចម្រើនទេចឹងអាត្មាជាសារដល់បងប្អូនទាំងឡាយដែលនៅ ជាកូនបើចង់ឲ្យជីវិតខ្លួនឯងហ្នឹងរីកចម្រើនឈប់សង្ឃឹមអមរតកម៉ែឪហ្នឹងត្រូវឆ្នៃឆ្នៃរសយ៉ាងម៉េច ប៉ុន្តែថ្ងៃក្រោយគាត់ស្លាប់ទៅគាត់ឲ្យយើងទៅយើងយកទៅមិនអីទេប៉ុន្តែគាត់ថាកុំឲ្យមានអាចិត្តនោះនោះឌូតអាហ្នឹងតែចិត្តយើងនោះឌូតអាហ្នឹងយើងអត់រីកចម្រើនទេព្រោះយើងផ្ញើវាសនាលើអាហ្នឹងអញប៉ុណ្ណឹងអញបានផ្ទះហ្នឹងអញបានអាហ្នឹងដល់យើងអត់គិតចង់បានអាហ្នឹងផងនៅមួយគាត់ជាប្រើសិនអញ្ចឹងទៅក៏ប៉ុន្តែគំនិតរបស់យើងយើងយើងអភិវឌ្ឍដើម្បីរស់ផ្លូវរស់ផ្សេងក្រៅពីមរតករបស់គាត់មិនមែនមើងងាយទេតែយើងមិនចង់រំខានគាត់ សរុបមកអាត្មាមិនឆ្លើយថាត្រូវតែចែកឬមិនចែកវាអាស្រ័យទៅលើអឺក្រុមគ្រួសារហ្នឹងតើតើជាមនុស្សយ៉ាងម៉េចក្នុងនឹងផង